Trường Em rất cảm ơn em vì đã tặng áo thiết đồng em ធ្វើការកម្ងអីដែរហាងអូនមានអីញ៉ាំខ្លះមានច្រើនបងមាន set on the bake ពលុមកការ៉េតាហើយគ្រឿងក្លែមផ្សេងទៀតអស់ហើយតែប៉ុណ្ណឹងទេមានទៀតតាបងនេះបងជួយមើលក្នុងមេនុយហ៎បងមានទាំងគ្រឿងក្លែមមានទាំងអូឃើញអត់ពួកឯងកូននេះសាច់សូខ្ចីញាក់អើយពួកឯងចាំមើលតិចទៀតយើងឲ្យឯងមើលឃើញក្រូចច្បាច់មកនាងចាំទីសិនយើងនឹងហៅនាងមកឲ្យចិត្តសិន ត្រៀមតែភ្នែកមើលទៅសាច់ឡើងខ្ចីចង្ហោះទៅមុខវិញអញ្ចឹងយកព្លូមកការីតាបងមួយមកហើយសាច់ខ្លាមពីរពីមុខនេះមកណាអញ្ចឹងបងធ្វើការកម្លាំងប៉ុណ្្នឹងតែបងបាទអរគុណច្រើនបងចាំតិចណាបាទបងចូលបានបងធ្វើការកម្លាំងអីដែរគឺបងចង់បានហើយតែគិតជាម៉ោងឬគិតជាដងហើយតម្លៃមិនដែរ នៅនេះមានលក់ទឹកស្រីហើយគ្រឿងខ្លែមែនណាបងអត់មានផ្សេងពីនឹងទៀតឯណាអ្នកលក់អែមណាតាអញ្ចឹងយកស៊ីអនតបិចយ៉ាងមួយមកចាបងមិនទៅតោះទេអញគួយញ៉ាំមួយបងបានចាំបងអ្នកជិះលុយឲ្យអធិស្ឋានបងខ្ញុំអ្នករត់តុកអត់មានសិទ្ធអង្គុយមួយភ្ញៀវទេអញ្ចឹងចាំតិចចាំខ្ញុំយកអីមកឲ្យបងណាបងនេះបងលុបថតញ៉ាំហ៎ទេមានណាគឺ បងចុចទៅចំកាមេរ៉ានេះអត់មានទេបើជួយអត់មើលពីបាយកាអើយពូយូយូម៉ានីអទូរស័ព្ទអស់លុយទៀតណាសយនោះសយអូស្ងាត់ទៅជ្រាបទៀត ផ្លូវមករដងសោះហ្នឹងឆ្ងល់ដែរអើយហាជើងខ្ញុំវាចុកចិត្តនេះឈរមួយថ្ងៃហីអើយកម្មសាហាវហ្មងណាហើយមុខនេះវាខាំទៀតប្រយ័ត្នតែយើងខាំវិញតិចបានអន់ចង់ទៅធ្វើយ៉ាងដែរណានៅនេះឈើពីមួយមុខអើយ នេះគេក្មេងស្រីដែលលក់ស្រាហ្នឹងមែនទេថាបានឈុំណៃអត់ចុះមិនក៏មិនស្លៀកខ្លីដូចកាលនៅកន្លែងទៀតដឹងអត់ជឿចឹងស្អាតខ្លាំងហ្នឹងជូតមកឃើញភ្លៀងគឺណាខ្ញុំចាប់មកការងារអីចឹងខ្ញុំចង់ពាក់អីក៏បានដែរបងមានបញ្ហាអីមែននៅដើមម្នាក់ឯងចឹងបំយកតោះទេចាំបងជូនទៅផ្ទះ ឡើងមើលស្រីសាច់សសហើយមានផ្លែក្រូចធំធំអញ្ចឹងដឹងអត់បងចូលចិត្តហើយបងតានីបងនឹងជួបនៅដល់ផ្ទះហើយមានក្តីសុខទៀតខ្ញុំខ្ញុំចង់ឲ្យសម្រួលពីលោកឯងវិញណាតែផៃឡើងណារុកចិត្តមែនតែផៃឡើងឯងនិយាយគឺសុខភាពអញ្ចឹងឡើងណែអត់ពុកអង្កអញ្ចឹងតែផៃឡើងឡើងឈរណាផៃតែជួយបងណែណែអត់ណែណែ

កាស្លៀកពាក់របស់ខ្ញុំ thì bạn ấy khiếp thật là không khi mà tên thì ấy khi mà đây ấy khi mà người ấy ta rất đẹp nhau ấy cậu giang cậu giang cái chị cây đi sao được không Ajinomoto bì đầm ผลิตปีดำโลงมี Ajinomoto hey Yes I can Yes we can រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញរ៉ូឌីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូ គឺបង់ចំម៉ៅម៉ៃតែគិតជាម៉ោងគឺគិតជាដងហើយតម្លៃមិនដែរ ថ្ងៃនេះចេះទេមករកបងមុនរដងបើសិនជាបងមិនទេទៅប៉ុន្តែអត់ដែលទេមកបងសោះប្រហែលជាភ្លៀងបាក់មេឃបាក់ដីហើយមើលទៅថ្ងៃហ្នឹងបងអូនមានរឿងចង់សួរបែងសួរមកអូនបងគិតថាស្អីទាំងអស់ត្រូវមានភាពបរិសុទ្ធទៅមានតម្លៃត្រូវទេចុះបើនារីម្នាក់អត់ភាពបរិសុទ្ធមុនរៀបការតែបដបដោះគិតថានឹងវាជារឿងខុសឆ្គងសម្រាប់ពួកគាត់មែនទេសម្រាប់អ្នកដតីហ៎ បងអត់ដឹងមិនទេតែបើសម្រាប់បង បងគិតថាវារឿងភាពបរិសុទ្ធហ្នឹងណាវាជារឿងធម្មតាទៅហើយ សម័យនេះគេលែងគិតរឿងហ្នឹងហើយអូននេះអូនឯងមានរឿងអីមែនបានជាសួរបងចម្លើយចម្លើយចឹងអត់ទេមានអីទេអូនឃើញនៅ Facebook គេនាំគេជជែកគ្នាពីរឿងភាពបរិសុទ្ធមិនបរិសុទ្ធពេកហ្នឹងណាអញ្ចឹងហើយបានជាអូនសាក់សួរបងលេងលេងទៅព្រោះចង់ដឹងថាបងគិតមកចំពោះរឿងហ្នឹង បងឧបមាថានារីម្នាក់ត្រូវបានគេចាប់បង្ខំរំលោភបំពានរាងកាយតើនាងគួរធ្វើមិនទៅបង នាងគួរតែលះរឿងនេះទុកប្តឹងប៉ូលីសឬសងំឲ្យភាពឈឺចាប់នេះរហូតដល់ស្លាប់ទៅវិញអត់ទេលាក់ទុកមិនមែនជាដំណោះស្រាយទេអូនជាដំបងជនរងគ្រោះ គួរតែតាក់ទងទៅជាមួយនឹងសេវាប្រឆាំងជាមួយនឹងការរំលោភបំពានផ្លូវភេទអូនហើយព្រោះនេះវាជាចំណុចចាប់ផ្ដើមមួយ ក្នុងការស្វែងរកជំនួយសម្រាប់ពួកគាត់បើតាមបងដឹងជនរងគ្រោះភាគច្រើនគាត់តែជួបជាមួយនឹងការភ័យខ្លាចនិងពុំមានអ្នកណាម្នាក់ជួយពួកគេ ថាពួកគេនឹងទទួលបានការស្ដីបន្ទោសឬរឿងរបស់ពួកគេត្រូវបានច្រានចោល ឬគេគិតថាវាជារឿងតូចតាចជាដើមតែនេះវាតាមមនុស្សដែរទេអូនអ្នកខ្លះគេចង់ទៅចែកភ្លាមភ្លាមអំពីការរំលោភបំពានផ្លូវភេទនេះបងគិតថាបើអ្នកដែលគាត់ជួបបញ្ហាទាំងហ្នឹងយើងគួរណាស់តែរកដំណោះស្រាយឬមួយក៏ដំណាម្នាក់ដើម្បី ជាការទុកចិត្តសម្រាប់ដោះស្រាយបញ្ហាអស់ទាំងនេះចុះជនរងគ្រោះនោះគួរតែរៀបការទៅពលីអត់មកហើយវាមានសុវត្ថិភាពចំពោះនាងដែរអត់យើងគួរតែដាក់ពាក្យបណ្ដឹងអូន ព្រោះយើងមិនអាចឲ្យជនបង្កនៅរស់សោយសុខហើយជនរងគ្រោះត្រូវដេកការទុកបានទេប្រទេសមានច្បាប់ជនណាធ្វើខុសច្បាប់ជននោះនឹងត្រូវទទួលទោសតាមមុខច្បាប់ នេះអូនឯងកើតអីឬក៏អត់ស្រួលខ្លួនមែនអូនឯងប្រាប់បងបានណាបើបងជួយបានណាបងនឹងជួយអូនឯងកុំធ្វើស្ងាត់ស្ងាត់អញ្ចឹងបងបារម្ភណាមនុស្សធ្លាប់តែលេងសើចសប្បាយពេលដែលមកស្ងាត់អញ្ចឹងបងដូចជាភ័យហ្នឹងអូនមានកើតអីណាខ្ញុំតាមកខែមានអារម្មណ៍ហាអត់សូវស្រួលខ្លួនអត់សូវស្រួលខ្លួនហើយមកមកតិចតួចណាខើកុំបារម្ភមើលអូនរីដាច់ថែបគ្មានបញ្ហាណាដែលចូលមកចិត្តអូនបានទេ អាឡូបងអាឡូរចនាចាបងបងតាក់តងទៅហើយប្រហែលថ្ងៃអីណែមានរឿងអីមិនបានអត់មកធ្វើការសោះចឹងបើឈប់ក៏ឈប់មើលតែគួរតែប្រាប់បងប្រហែលផងអាលេខតែមចូលហើយអាលេខតែ Telegram នេះឆាតអត់តបទៀតកុំតយល់មុខថានៅខាត់ជាមួយគ្នាណាបងមិនថោកទេសួរនាំឯងទេណាអត់ទេបងខ្ញុំអត់បានឈប់ទេណាបងគឺគាត់តែខ្ញុំអត់សូវស្រួលខ្លួនអត់បានប្រាប់បងហ្នឹងណាហើយបើយប់នេះអត់មកធ្វើការទៀតទេ មកធ្វើការទៀតទេបងខអ្នកថ្មីឈ្នោះឯងហីខ្ញុំទៅបងខ្ញុំទៅ យប់នឹងខ្ញុំមកឈប់ទៀតទេបងអង្គសុំមួយបានអត់ក្នុងនាមបង ជាមនុស្សប្រុស តើបងពិតជាមានអារម្មណ៍មែនអត់ពេលឃើញនិស័យសៀកខ្លីៗហើយចោះបើការរំលោភបំពាននោះគេគិតថាមកពីស័យស័យសៀកខ្លីហើយចោះនឹងមិនវិញអត់ទេការរំលោភបំពានណាវាអត់តាក់ទងជាមួយនឹងការសៀកពាក់ឯងហើយចោះអ្នកដែលគេសៀកពាក់ចិត្តចិត្តខ្លួនមកកកកមិនក៏នៅតែមានអ្នករំលោភបំពានអានេះវាគ្រាន់តែជាលេសរបស់សត្វថោកទាបទេហើយក៏គ្មានអ្នកណាម្នាក់អាចកំណត់បានថា តើតែស្លៀកបែបនេះទៅមានគេរំលោភតើស្លៀកបែបនោះទៅមានគេរំលោភទេហើយបើអាសត្វនោះវាចង់រំលោភទោះជាយើងចង់ស្លៀកបែបណាក៏វារំលោភដែរពីព្រោះវាមានអាកំណត់ផោកទៀបចង់បំពេញគេដដែលហ្នឹងហើយវាក៏មិនជាកំហុសរបស់នរណាម្នាក់ដែរនារី មានសិទ្ធិស្លៀកអ្វី ដែលគេចង់ទៅតាមចំណងចំណូលចិត្តនិងបរិបទដែលសង្គមគេរស់នៅអញ្ចឹងបើដែលមានរឿងអីអ្ហ៎ បើសិនជានរឯងមានរឿងអីអូនឯងអាចនិយាយមកដើម្បីឲ្យអូនបានធូរចិត្តបើមានអីដែលគិតថានិយាយចេញមកធូរចិត្តអូនឯងអាចប្រាប់បងមកណាបងនៅចាំស្ដាប់ហើយក៏នៅខាងអូនគ្រប់រឿងដែរបងនៅទីនេះដើម្បីផ្ដល់កម្លាំងចិត្តឲ្យអូនជានិច្ច ចូលបងបងជួយជួយទៅតែបងលើអូនបងជួយអង្គុយអូនថាការកំងអីដែរនេះមិនដូចបងសុំជួយមើលបងយកតែប៉ុណ្្នឹងតែបង moi nữ à, cho ôm nè món còn bằng mùi ủa chỗ này nó chai chẳng nè bỏ sân mong còn mong hộp à tao lựa ảnh mất ở chết chết bóng á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 អញ្ចឹងយកដូចដល់បងកំងអដងមកខ្ញុំជាជនរងគ្រោះហេតុអីបានជាខ្ញុំត្រូវរត់គេចពីបញ្ហាទៅវិញគេនោះជាជនល្បូតកម្មរំលោភបំពានលើរាងកាយខ្ញុំហេតុអីក៏គេនៅដើរហើរបានល្អម៉េចអត់ទេ ខ្ញុំមិនអាចទុកឲ្យអ្នកដែលធ្វើខុសវានៅបានសុខស្រួលទេខ្ញុំទៅជាជនរងគ្រោះខ្ញុំត្រូវការភាពស័ក្តិសម ខ្ញុំត្រូវតែឲ្យជនដែលធ្វើខុសទៅទទួលទោសបងអាបាទអូនអូនឯងមានរឿងអីមែន បងដឹងថាអូនឯងមានរឿងចង់ប្រាប់បងបងឯងមានរឿងអីអូនឯងនិយាយមកនិយាយចេញមកក្រៅដើម្បីឲ្យបានធូរបងនៅទីនេះចាំស្ដាប់អូនគ្រប់យ៉ាង បងមិនតនាចោលអូនទាំងអស់ទោះជាមានអ្វីកើតឡើងក៏ដោយបងបងសន្យាមកអូនបានអត់ថាពេលអូនប្រាប់បងហើយ បង កុំខឹងកុំស្អប់ហើយកុំទៅណាចាអូនណា បងសន្យាថាបងមិនតនាចោលអូនទាំងអស់បងអូនអូនធ្វើបានគេរំលឹកមកពេលថាផែនតាំងពីពេលណាហើយអ្នកណាជាអ្នកធ្វើរឿងនេះដាក់អូន គេសើចមកអើយអូនអូនចង់រស់នៅតែភ័យភ័យខ្លាចចឹងឯងបងអូនមិនអាចអូនអ្នកដែលធ្វើបាបអូនគេរស់នៅបានសុខស្រួលទេហើយអូនអត់ចង់គេនិយាយសុំអក្រក់ចឹងទេទេបងអូនខ្លាចមិនមែនណាអូនអូនអត់ចង់រស់នៅស្ថានភាពបែបហ្នឹងឯងអូនចាំមើលស្រីភាពអូនមកវិញបងអូនកុំខ្លាចណារចនាអូនកុំខ្លាចអូនត្រូវតតតាំងជាមួយនឹងមនុស្សអាក្រក់ បងជឿជាក់លើអូនបងអូនអូនគិតច្បាស់ហើយថាអូនណាមិនអាចឲ្យអ្នកដែលធ្វើខុសវារួចខ្លួនបានទេហើយអូនណាអូនមិនត្រូវដៃភ័យខ្លាចនិស្សិតរឿងហ្នឹងទេអូនត្រូវតែយកវាមកដាក់ទោសឲ្យបានគេត្រូវតែសង នឹងអ្វីដែលគេបានធ្វើជាមួយនឹងជនរងគ្រោះបងអូនសម្រេចចិត្តហើយថាអូននឹងរកភាពយុត្តិធម៌ឲ្យខ្លួនឯងវិញរកភាពស្អាតស្អំឲ្យខ្លួនឯងវិញអូនមិនអាចឲ្យមនុស្សអាក្រក់វិរុសនៅបានសុខស្រួលហើយអូនមិនត្រូវដេកភ័យខ្លាចអ្នកសត្វតែរឿងនេះរាល់យប់ទេ អូនអាចជំនះលើវាបាន បងជឿជាក់លើអូនបងដឹងតែអូនប្រកែរចនាអូនអាចធ្វើបានណាហើយអូនណានឹងធ្វើវាបានល្អបំផុតខ្ញុំមិនមែនជាអ្នកខុសហើយខ្ញុំក៏មិនមែនជាល្មើសដែរតែខ្ញុំជាជនរងគ្រោះខ្ញុំមិនអាចឲ្យឯងរស់នៅលើបេក្ដីសុខបានទេដូច្នេះ ខ្ញុំត្រូវតែទទួលអ្វីដែលខ្ញុំត្រូវបានទទួលអ្នកប្រព្រឹត្តខុសមិនអាចឲ្យវារស់នៅបានសុខស្រួលបានទេវាត្រូវតែសងនៅអ្វីដែលវាបានធ្វើចំពោះជនរងគ្រោះ បងសូមអរគុណបងអូនស្រី ដែលបងអូនមានទឹកចិត្តក្លាហានហ៊ានមកដាក់ពាក្យបណ្ដឹងចាប់ជនដែលប្រព្រឹត្តមកដាក់ទោសចាស់លោកប៉ូលីសហើយយើងសង្ឃឹមថានឹងមានជនរងគ្រោះផ្សេងទៀតគាត់នឹងមានទឹកចិត្តក្លាហាន ដូចជាបងអូនដែរទៅចុះជនដែលវាធ្វើខុសវាត្រូវតែទទួលទោសដូចជាវាអញ្ចឹងវាធ្វើអីវាត្រូវតែទទួលហ្នឹងអានេះបើគុំតែឯងស្លៀកខ្លីហើយយើងមានអារម្មណ៍ម្លេះ យើងមិនត្រូវជាប់ខ្លោចឹងទេនឹងភ្លើថៃអាពាកភ្លើហ្នឹងឯងទុកប្រើតែខ្លួនឯងទៅវាសមជាងប្រើជាមួយយើងវាមិនសមទេឯងថាយើងស្លៀកខ្លីធ្វើឯងមានអារម្មណ៍មែនទេចុះពេលនោះហ៎យើងស្លៀកវែងចិត្តតាហេតុអីបានអាសត្វឯងហ្នឹងនៅមកធ្វើអំពើថោកទាបអញ្ចឹងទៀតឯងមានដឹងអត់ថារយយប់យើងដេកមិនដែរលក់ទេយើងសັບអាក្រក់ឲ្យតែរយយប់មែនឯងឯងវាមិនយល់ទេព្រោះឯងវាមិនមែនជាមនុស្ស បើឯងមានគំនិតចេះគិតជាងនេះហ៎ឯងមិនមកសំធ្វើអំពើថោកទាបអញ្ចឹងទេតែឯងពួកគ្មានភាពបរិសុទ្ធហ៎នៅមិននៅរឿងខ្លួនឯងសោះបានប្រាប់គេដូចហែកទួងឲ្យឯងចឹងតាមនេះណាដែលយករឿងខ្លួនឯងទៅប្រាប់គេពេញនេះណានឹងភ្លើទោះជាយើងត្រូវខ្មាស់គេក៏យើងមិនដូចជាឯងដែរឯងគ្មានសេរីភាពដាស់ហើដូចជាយើងទេឪពុកម្ដាយត្រូវខ្មាស់គេ យើងមានតែមានមោទនភាពលើខ្លួនឯងដែលយើងហ៊ានប្រឈមមុខជាមួយនឹងការប៉ັດ ខ្ញុំហ៎មិនដឹងថាលោកឯងនេះជាមនុស្សប្រភេទអីទេបានជាលោកឯងគ្មានការពិចារណាសោះលោកឯងគិតថាវាជាការសបាយតែជនដែលរងគ្រោះនេះគ្នាដូចធ្លាក់នឹងរត់ដល់8ជាន់អញ្ចឹងដឹងទេខ្ញុំជឿថាលោកឯងប្រកាសជាមានម្ដាយហើយម្ដាយលោកឯងនេះខ្ញុំជឿថាគាត់ប្រកាសជាបានបណ្ដៅលោកឯងបានមកយ៉ាងល្អប៉ុន្តែប្រហែលជាខួរលោកឯងវាមានបញ្ហាទៅលោកឯងធ្វើខ្លួនដូចជាសាធារបែបនេះពួកឯងហេ នេះជាពួកប៉ូលីសដៃចប់ណោះនឹងសំដីលោទៀតអាសັດឆ្កែឲ្យមួយក្បាលនេះហាប្រហែលជាវាមិនតន់យល់ពីភាពឈឺចាប់និងភាពជាអរិលទេឲ្យវាទៅដេកពិចារណាហុងកុកមើលទៅទៅផ្សំនឹងសន្តានថោកទៀតដូចជាវានាងនឹងមិនតស្លៀកខ្លីយ៉ាងទេទៅថ្ងៃណាមួយនឹងមានជនទី2នឹងធ្វើបាននេះដូចគ្នាអីកុកឆាប់នាំខ្លួនគេទៅព្រៀប នារីម្នាក់ត្រូវបុរសម្នាក់ចាប់រំលោភព្រោះស្លៀកខោខ្លីមិនសមរម្យ។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 រចនានិយាយពីពលមានឯងប្រហែលថ្ងៃនេះល្បីដល់ហើយមីងក៏ជួយ share វីដេអូនឹងដែរមិនដបងមើលមិនស្គាល់ណាតើបតែគេបង្ហាញរឿងនឹងតើបានស្គាល់មើលមីងសួរមួយមើលហើយឯងនេះតើណាមកណាដែរហ្នឹងបានបណ្ដោយឲ្យគេចាប់លោបានអញ្ចឹងហ៎ ញ្ចឹងឯអាខ្លាយពួកអាក្មេងស្ទៀងនឹងចាប់រំលោភឯមិនសាទៀតទេអីនិយាយបែឯងសួរវា4 10ម៉ាត់ហើយអត់ឆ្លើយជាមួយឯងនឹងមួយម៉ាត់សង្ស័យថ្លង់ហើយមើលទៅសង្ស័យថ្លង់មែនតើខ្ញុំមិនបានថ្លង់ទេប៉ុន្តែគ្រាន់តែមិនចង់និយាយនៅអ្វីដែលខ្ញុំចង់និយាយតែណាស់ហើយខ្ញុំខ្យល់ទៅប្រកាន់ជាមួយនឹងមនុស្សកំពូលសាត់ចឹងណា ផ្លែគេច្រឡំថាខ្ញុំសត្វដែរនេះក្មេងឆ្លៃនេះហេបើខ្លាំងអញ្ចឹងនៅពេលដែលគេលោកមិនមិនខ្លាំងអញ្ចឹងផងទៅមិនមែនបដ ாய் ខ្លួនបដ ாய் ប្រានឲ្យអាពួកបប្រុសណាចាប់រំលោភឯងអញ្ចឹងទេតែបើថារំលោភអញ្ចឹងវាក៏សំចរិតរបស់ឯងឯងស្លៀកពាក់មិនចេះគិតនេះយើងប្រាប់ឲ្យហើយណាបើសិនជាកូនយើងវិញ ស្លៀកពាក់អញ្ចឹងយើងនឹងកក់នាងឯងឲ្យចាញ់គាត់តែម្ដងស្លៀកពាក់មិនចេះគិតមិនដឹងកលៈទេសៈអញ្ចឹងបើស្លៀកលើលិចលើលិចក្រោមអញ្ចឹងមិនមិនដើរស្រាតតែម្ដងទៅមិនបាច់ហត់នឹងស្លៀកមិនបាច់ហត់នឹងបោកទឹកថ្ងៃមីងអីល្មមល្មមបានណាប្រយ័ត្នតែខ្ញុំអត់ការអត់ទ្រាំផ្ទះមិនស្គាល់ចាស់ស្គាល់ទុំខ្ញុំស្លៀកអីវាជារឿងរបស់ខ្ញុំមីងតែមើលកូនមីងឲ្យតែល្អទៅប្រយ័ត្នតែល្អពីមុខក្រោយក្នុង SP ស្អីគេស្អីគេ SP នាងក្មេងមកស្អីនាងមកឆ្កែអាយ អូនស៊ូស៊ីនៅនឹងឆ្ងាញ់ណាអញ្ចឹងអូនឯងញ៉ាំអីសិនណាបងទៅបន្ទប់ទឹកភ្លាមអ្នកស្រីហ្នឹងគាត់ដូចធ្លាប់ឃើញតែក្នុងព័ត៌មានមែនបងមើលការស្លៀកពាក់ខោនឹងកប់ពលានហើយក្អៅវិញហ្នឹងសាច់ស៊ីអញ្ចឹងតា ម៉ៅពីចាំអេឡាប់ទេនិយាយតែពីរះទៅលើតែមើលការស្លៀកពាក់អត់ខ្លាចគេចាប់ឡងទៀតទេហើយបើមើលតាមព័ត៌មានម្នាក់ស្រីហ្នឹងគេចាប់រសារការស្លៀកពាក់ចឹង មើលមើលអត់មានរៀងចាអីបន្តិចសោះហ្មងកុំគិតច្រើនពេកអូនធម្មតាមាត់មនុស្សវាអត់កម្រោបចឹងឯងធ្វើមិនដឹងមិនលឺខ្លះទៅទៅយើងនៅបានសុខឲ្យពួកគាត់និយាយតែគ្នាគាត់ទៅតែគាត់និយាយហត់គាត់ឈប់តែឯងឯងចេះដឹងណា ពូកែណាស់ខាងវែកញ៉ៃរឿងគេហ្នឹងរឿងខ្លួនឯងមិនចេះគិតខ្លះទេអង្គខ្ញុំចាំងអស់នៅហ្នឹងមិនមើលអត់ចេះកាត់ក្តីហើយអារឿងគេណាណោះតើប្រកាន់ច្រើនមែនអូននំតែមានរឿងឯងយើងធ្វើមិនដឹងមិនលឺខ្លះតិចទៀតវាលេងអីហើយលោកណៃញ៉ាំណាឆ្ងាញ់ណាស់ស៊ូស៊ីនៅហ្នឹងណា ចូលផ្ទះប្រហែលជាម៉ែឪអាដឹងរឿងទៅដឹងមើលទៅម៉ែឪនៅផ្ទះប្រហែលជាល្ងងហើយមើលទៅបានជាដឹងតកូនដើរលេងដាច់យប់ដល់ថ្នាក់ហ្នឹងអើយមិនដឹងឆ្កែស្អីទេមកព្រុសទាំងក្បាលប្រលប់ហ្នឹងឆ្កែនេះឆ្កែចាស់សាច់យាទៀតណាសង្ស័យតែឆ្កែមហាទិសហ្នឹងមកទៅអេកញ្ច្រាប់អើយកញ្ច្រាប់ពេលដែលកូនឯងខំទៅនេះមិនត្រូវដល់លេងដាច់យប់ ពាក់កៅអៅខ្លាច់ខ្លាយដូចជាស្រីខូចអញ្ចឹងទេខ្ញុំឡើងត្រឹមជាធ្វើជាពេទ្យឬក៏ជាគ្រូបង្រៀនដូចជាសម្ពន្ធនៅក្នុងផ្នែកអញ្ចឹង មានដំណោះស្រាយខ្ញុំទៅតែក្រោកឈរសូមមិនឈប់វប្បធម៌បន្តបង្អាប់អ្នកដតីសូមមិនឈប់ការកាត់អវិជ្ជមានចំពោះការស្លៀកពាក់តុបតែងខ្លួនរបស់អ្នកផ្សេងពួកយើងមានសិទ្ធិក្នុងការធ្វើអ្វីដែលពួកយើងពេញចិត្តដរាបណាទង្វើនោះមិនបានខុសច្បាប់ឬប៉ះពាល់ដល់ប្រយោជន៍អ្នកដតីការស្ដីបន្ទោសវាមិនមែនជាវិធីល្អសម្រាប់ជនរងគ្រោះទេជនរងគ្រោះ ត្រូវការការលើកទឹកចិត្តនិងព្រួយបារម្ភពីមនុស្សជុំវិញខ្លួនសូមមិនឈប់ការដាក់បន្ទុកទៅលើជនរងគ្រោះទៀត។